បាទជម្រាបសួរអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើការ review ជាមួយនឹង Hero ទូចមួយបាទដែលខ្ញុំបានផុសរូបតែមួយស្លឹកឯនៅលើ page របស់ខ្ញុំអញ្ចឹងតាមពិតទៅហ្នឹងហើយខ្ញុំគ្រាន់តែចង់ review ដើម្បីស្វាគមន៍មកកាន់ជាមួយនឹង YouTube ថ្មីរបស់ខ្ញុំផងណា YouTube ថ្មីបាទគឺ YouTube ហ្នឹងគឺខ្ញុំខានធ្វើយូរហើយអ្នកទាំងអស់គ្នាបាទ 100k ជាងដែរប៉ុន្តែ ដូចខ្ញុំបញ្ជាក់អញ្ចឹងអ្នកទាំងអស់គ្នា សម្រាប់ YouTube ហ្នឹងដំបូងគឺខ្ញុំធ្វើតាក់ទងមួយវីដេអូបរទេសអញ្ចឹងហើយនៅពេលដែលខ្ញុំលុបអាវីដេអូបរទេសទាំងអស់ហ្នឹងចោលហើយដោយសារតែវីដេអូហ្នឹងវាជាប់ copyright អញ្ចឹងណាដោយសារតែយើងផ្ដោតសំខាន់ទៅលើតែ subscriber ទេអញ្ចឹងឥឡូវហ្នឹងគឺផុសអីមួយគឺជនជាតិចូល unlatch ច្រើនហ្នឹងហើយអញ្ចឹងអធិស្ឋានកន្លែងចំណុចហ្នឹងអ្នកទាំងអស់គ្នាឲ្យមិនចាំឆ្ងល់ទេអូខេតោះអញ្ចឹងឥឡូវយើងមកមើលជាមួយនឹង hero ទាំងអស់គ្នា បាទសម្រាប់ hero ហ្នឹងគឺដាក់តម្លៃ110ចរចាបានណា10 110ចរចាបាន បាទចឹងអ្នកទាំងអស់គ្នាមើលទៅខ្ញុំធ្វើត្រួសត្រួសទេបាទគឺជាការបើកឆាកដំបូងជាមួយនឹង channel ថ្មីបាទសម្រាប់ skin គឺមានជាមួយនឹងនេះអ្នកទាំងអស់គ្នាឃើញហើយគីមីផ្ដោតសំខាន់និយាយទៅគឺផ្ដោតសំខាន់ទៅលើគីមីនិង Fanny កាលណាពីហ្នឹងយើងមាន Star មាន King of Fighter Karina មានអីចឹងណាបាទមាន Star មាន Season មានអីចឹងទៅបាទនេះឃើញទេបាទនេះបាទអញ្ចឹងគឺមកល្មមវាមិនច្រើនទេណាណាទេ សម្រាប់កូន hero តិចតូចចឹងណាអូខេ បាទបាទអូ skin ត្រៀលមានច្រើនមានសាក់ត្រៀលមានអីទៀតណាបាទមានសាក់មានអីទៀតអូខេដូចជាអត់មានអីច្រើនទេបងប្អូនព្រោះថា hero តូចចឹងហ្នឹងហើយអឺ hero មាន46 M1554 skin មាន48បាទ script មាន2អូខេអញ្ចឹងបើសិនជាបងប្អូនណាត្រូវការ account ហ្នឹងអាចតាក់ទងមកខ្ញុំបានបងប្អូនណាបាទអាចតាក់ទងមកខ្ញុំបាន ហើយបើសិនជាយើងចង់មើលកន្លែង recall បាទ recall វាមានអា recall party ដែរណាខាប់សេរីដែរបាទនេះ Holy Event នេះហ្នឹងដែរបាទអូខេអញ្ចឹងមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាអរគុណច្រើនសម្រាប់ការតាមដានទស្សនាហើយក៏កុំភ្លេចជួយ subscribe នៅ channel ថ្មីរបស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូលក់ hero ជាបន្តបន្តអរគុណច្រើន